បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំចង់ចេញវីដេអូនិយាយតាក់ទងទៅវីដេអូរបៀប Under Connect ជាមួយនឹង Game Center ចេញពី account Mobile Legend បងប្អូនទាំងអស់គ្នាបាទគឺនេះអ្នកគ្នាប្រកាសជាឃើញបាទគឺ Mobile Legend របស់ខ្ញុំគឺបានជាប់ជាមួយនឹង Game Center នៅខាងលើនេះបាទគឺជាប់ជាមួយនឹង Facebook មួយដែរហើយថ្ងៃនេះគឺខ្ញុំចេញវីដេអូនិយាយតាក់ទងទៅកាន់ការដក game center ចេញពី account របស់អ្នកនរគ្នាហើយវីដេអូក្រោយខ្ញុំនឹងធ្វើការចេញនិយាយតាក់ទងទៅកាន់ការដកជាមួយនឹង Facebook ដែលភ្ជាប់ជាមួយនឹង account របស់ Mobile Legends របស់អ្នកនរគ្នាបើតែថ្ងៃនេះខ្ញុំចេញវីដេអូនិយាយតាក់ទងទៅកាន់ការដក game center ចេញសិនចាំវីដេអូក្រោយខ្ញុំនឹងចេញជាមួយនឹងការដកជាមួយនឹង Facebook ចេញតែម្ដងអូយចឹងអ្នកគ្នាមុនចូលវីដេអូបាទកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតរបស់ខ្ញុំអូខេបាទតោះឥឡូវយើងចូលមកកាន់វីដេអូរបស់យើងអឺ ដំបូងឡើយអ្នកគ្នាឃើញបែបហ្នឹងអ្នកគ្នាដឹងថាខ្ញុំត្រូវធ្វើការផ្ដាច់មិនដើម្បីផ្ដាច់វាបានអញ្ចឹងវីដេអូគឺនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាតោះឥឡូវជាដំបូងអ្នកគ្នាចូលមកកន្លែង Game Center មកនេះអ្នកគ្នាឃើញបាទគឺ Game Center អូខេបន្ទាប់ពីយើងចុចកន្លែង Game Center អ្នកគ្នាចុចមកកន្លែង Free Party Party account នេះមកបាទនេះនេះបាទនេះហ្នឹងហើយបើខ្ញុំអានទៅរៀងខុសខុសជាស្រ័យផងអ្នកគ្នាបាទ sorry តោះឥឡូវចុចមកកន្លែងនឹងមួយប៉ក់មក ចឹងអ្នកនេះប្រកាសជាឃើញបាទអញ្ចឹងគឺ account របស់ខ្ញុំបានជាប់ជាមួយនឹង Game Center ហើយជាមួយនឹង Facebook ផងដែរប៉ុន្តែថ្ងៃនេះខ្ញុំមកបដិ Game Center ចេញអញ្ចឹងអ្នកនេះចុចទៅលើ Game Center បកមួយមកអូខេអញ្ចឹងអ្នកនេះចុចចូលទៅកាន់ខាងក្រោមបាទអឺ disconnect very continue email នេះបាទហ្នឹងហើយខាងក្រោមបាទ sorry បាទអានខុសអូខេចុចបកមួយមកអូខេអញ្ចឹងបងអ្នកគ្នាចុចមកបើឃើញតម្រងបែបនេះគឺវាអត់អីទេណាប៉ុន្តែបងអ្នកគ្នាចុចមកអ្នកគ្នាឃើញតម្រងបែបនេះគឺគេតម្រូវឲ្យអ្នកទាំងអស់គ្នាលេងវគ្គរ៉ាំងមួយវគ្គសិន អ្នកនេះលេងវគ្គរាំងមួយវគ្គទៅគឺអ្នកគ្នាអាចចូលមកវិញអ្នកគ្នានឹងឃើញដូចខ្ញុំអញ្ចឹងអូខេចាស់ឥឡូវបន្ទាប់ពីបែបនេះរួចគឺវានឹងធ្វើអ្នកនេះចុច send លេខកូដហ្នឹងហើយ send កូដទៅវានឹង send កូដចូលទៅកាន់ Gmail របស់បងប្អូនទាំងអស់គ្នាហើយឥឡូវចុច send កូដមួយសិនគឺ Gmail ដែលយើង connect ជាមួយនឹង mobile legend ហ្នឹងអូខេឥឡូវចុច next មកដោយសារដាក់លេខកូដចូលរួចហើយបាទអញ្ចឹងចុចអ្នកគ្នាខ្លះដែលគាត់អត់យល់ទៅណាគឺគាត់ឃើញអាពណ៌លឿងលឿងនេះគឺ គឺគាត់ចុចតែពណ៌លឿងទេអញ្ចឹងគឺណាគ្នាមើលខាងហ្នឹងដាក់ OK មកបាទគឺយើងចុចពណ៌ខៀវហ្នឹងមកយ៉ាតែច្រឡំចុចពណ៌លឿងគឺវាអត់ connect ដក connect ឲ្យយើងបានទេអញ្ចឹងចុច OK មកបាទអូខេបាទអញ្ចឹងគឺដករួចជាស្រេចហើយអ្នកនរគ្នាបាទគឺ no no ហើយបាទនេះនេះបាទគឺខ្ញុំបានដល់ game center ចេញរួចហើយអញ្ចឹងគឺវីដេអូរបស់ខ្ញុំក៏ចង់ចេញប្រាប់ទៅអ្នកនរគ្នាតែប៉ុណ្្នឹងដែរបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចចុច like និងធ្វើការ subscribe ឲ្យខ្ញុំម្នាក់មួយផងអ្នកនរគ្នាបាទ អូខេអញ្ចឹងអ្នកគ្នាបើមានចម្ងល់អីគឺអាចខមមិននៅក្នុងវីដេអូនេះបានក៏ដូចឆាតនៅក្នុង Facebook របស់ខ្ញុំសួរខ្ញុំបានអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៅបានណាគ្នាបាទ